Zet, zet, zet. អីមីងពូតាយាយថាឆ្វៃរស់ស្វាយចាក់ក្មេងរកក៏មកកាន់កាយណាចាក់ក្មេងរកក៏មកកាន់កាយតែទៅពូលខ្វល់ខ្វាត់ទៅជំនួយឡៃសិនយ៉ាងថ្មីយើងក៏នាំគ្នាកាន់ចូលឆ្នាំទុំកិនរងកិនអមដៃសមកុំនៅសៀមធ្វើໄວណាសមកុំនៅសៀមធ្វើໄວរន់តឆ្នាំថ្មីក្តៅក្តៅហុយហុយ រត់ពងងារណាហើយដើម្បីអូមរត់ពងងារឬជាមួយគ្នាគ្នាឬប្រងារមិនចេះរំឡើមកសុំអូនកុំទ្រាំណាឡើមកសុំអូនកុំទ្រាំចាំបងហាត់រំអោចេះណាអត្រយីជើងនេះជើងអារសបាយរបស់នេះស្រឡាញ់គ្នាមួយ ខ្មែរដូចគ្នាណាឡាញ់គ្នាមួយខ្មែរដូចគ្នាប្រកាន់អីពងងារបែរគ្នាទេថ្លៃចំហាយកាយ នឹងច្បាប់ណៃណាជាចំហាយការងារនឹងជាប់ដៃចាំមាន3ថ្ងៃរស់សบายទេអូចាក់នាងចាបាត់នាងបាត់ពួយនាងពួយពឹកនាងពឹកអើសាថ្មីរស់ណាស់នេះម្ដងមករំទៅរំទៅខ្វះអីណារំទៅរំទៅ ហាក់អីមិនញពូតាយាយថាថ្មីរស់សបាយចាក់ក្មេងរកក៏បកានកាយណាចាក់ក្មេងរកក៏បកានកាយទៅទទួលខលក្បែរទៅទៅមួយឡៃសិនណាំថ្មីយើងក៏នាំគ្នាកាន់ចូលឆ្នាំទុំកិនរកកាន់អស់ដៃណែសមកុំនៅសៀមធ្វើវៃណាសមកុំនៅសៀមធ្វើវៃរនតឆ្នាំថ្មីក្រៅក្រៅហូយីហូយី អ្វីអូនរត់ពងងារណាហើយអ្វីអូនរត់ពងងារឬជាមួយគ្នាគ្នាឬពងងារមិនចេះរងឡើងមកសុំអូនគ្រប់ត្រមណាឡើងមកសុំអូនគ្រប់ត្រមចាំបងហាត់រំអត់ចេះណាអាយឆាឆាឆាឆាស្រឡាញ់គ្នាយល់ខ្មែរដូចគ្នាណាឡាញ់គ្នាបុជខ្មែរដូចគ្នាប្រកាន់អីពុំមានខ្មែរគ្នាទេថ្លៃជាចំហាយការឬចំដៃ អមាន3ថ្ងៃរស់សបាយទេអូឆេឆេឆេ